thank you គិតអីហេតុអ្វីក៏ចេះតែនឹកគេក៏បានដឹងយ៉ាងច្បាស់ហើយដែរថាមិនអាចទៅរួចតើឯងនៅត្រង់ចំណុចណាគេនោះនៅត្រង់ចំណុចណា ប្រៀបដូចជាហងបាំងសាចុះឯងគឺជាអ្វី មានដែលឆ្លកកាញ់ចំមើលខ្លួនឯងទេ ថាឯងនឹងគេខុសឆ្ងាយដូចមេឃនឹងដីត្រឹមជាកូនកសិករក្រក្រៃដឹកមិនប្រមាខ្លួនអូននៅសែនឆ្ងាយ កថាបងគ្មានវាសនា បានជីវ៉ាមកថ្នាក់ភ្នំបីអូនកូនអ្នកនេះមានទាំងគេឈ្មោះព្រមទាំងអ្វីអ្វីបងអ្នកក្រក្រៃមាននិស័យបានក្បែរអូ វាសនា បានជីវ៉ាមកថ្នាក់ធ្នំបីអូនកូនអ្នកមានមានទាំងគេឈ្មោះព្រមទាំងអ្វីអ្វីបងអ្នកក្រក្រៃមាននិស័យបានក្បែរអូនឡើយបងអ្នកក្រក្រៃគ្មាននិស័យ